បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមកធ្វើខ្លីទាក់ទងទៅនឹងរបៀបក្នុងការ switch account បាទ switch Google Play បាទពួកមានបងប្អូនយើងគាត់ថាបងធ្វើវីដេអូមានតែ switch តាមមូលធន account ហើយចុះបើយើងចង់ switch តាម Google Play យើងធ្វើយ៉ាងម៉េចដោយសារតែ ភាគច្រើនគាត់ switch អត់កើតបាទអញ្ចឹងខ្ញុំនិយាយនេះគឺនៅយើងនៅឥឡូវឥឡូវណាអត់និយាយថ្ងៃក្រោយគេ update ទៅយ៉ាងម៉េចទេព្រោះថាអឺឥឡូវឥឡូវហ្នឹងគឺ ឬក៏ពីមុនក៏អញ្ចឹងដែរគឺនៅពេលដែលយើង switch account អឺនៅក្នុងទូរស័ព្ទដៃរបស់យើង នៅពេលដែលយើងប្រើប្រាស់ Gmail ច្រើនគឺអត់កើតទេបាទអញ្ចឹងតាម Google Play switch នេះគឺវាអត់បានជោគជ័យទេ វា load ទៅ2ហ្នឹងណាបានន័យថាវាទៅ Gmail នេះ Gmail នោះណាអញ្ចឹងដើម្បីអាច switch account តាមរយៈ Google Play បានដោយងាយស្រួលគឺបងប្អូនត្រូវត្រូវច្បាស់ថាក្នុងទូរស័ព្ទដៃបងប្អូននឹង remove Gmail ចោលទាំងអស់ទុកតែមួយនឹងបានហើយ ដល់ពេលដែលយើង switch ចូលរីរាល់អស់ហើយយើងអាច log Gmail 41020ក៏បានដែរតែសំខាន់នៅពេលដែល switch ឬក៏ពេលដែល disconnect គឺត្រូវតែធ្វើបែបហ្នឹងបាទអញ្ចឹងដើម្បី switch បាន បងប្អូនគ្រាន់តែ log Gmail ចូលក្នុងទូរស័ព្ទដៃរបស់យើងរីរាល់គឺយើងធ្វើការ switch តែម្ដងបាទជ្រើសរើស Google Play បាទចឹងបងប្អូនមើលតម្រង account នេះគឺមានតែមួយណាបាទបើយើងមានច្រើនគឺវាអត់កើតទៅបើយើង select នៅលើ Gmail មួយណាក៏វាអត់ចូលដែរអញ្ចឹងគឺបែបហ្នឹងបាទជួនកាលយើងដាក់ account game Google Play 2 3 Mobile Legend 2 3ទៅ connect ចូល account នេះវាតែជាប់ account ណាផ្សេងអញ្ចឹងអញ្ចឹងអ្វីដែលខ្ញុំ recommend គឺ delete Gmail ចោលទាំងអស់ទុកតែមួយបានហើយហើយយើងធ្វើការ switch តែម្ដងបាទបាទនេះយើងជ្រើសរើសមកបាទអូខេអូខេនេះគឺខ្ញុំធ្វើវីដេអូនេះដោយសារតែខ្ញុំកំពុងឆែក account ឯគេហើយ account ក៏អត់មាន moon tone account ទេយើងក៏ឆ្លៀតពេលនឹងធ្វើវីដេអូតែម្ដងបាទ ហើយវីដេអូបន្ទាប់គឺខ្ញុំធ្វើពីរបៀប disconnect Google Play នឹងវិញម្ដងបាទបាទអញ្ចឹងគឺយើងធ្វើការ switch បានសម្រាប់បាទជោគជ័យតែម្ដងណាបាទបាទនេះ account នេះគឺយើងអត់មាន Moonthon account ទេអញ្ចឹងតកតងទៅនឹងរបៀបនៃការ switch account តាម Google Play គឺមានតែប៉ុណ្្នឹងទេបើបងប្អូនចូលចិត្តនៅវីដេអូបែបហ្នឹងកុំភ្លេចជួយ like subscribe បាទ share ម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ